លុយច្រើនមាសម៉ាថនយកប្រាប់ថាម៉េចប្រាប់ថាកុំឲ្យលុយរបស់គេម៉ែប្រាប់ថាកុំឲ្យលុយកាមេរ៉ាតាមានម៉ែប្រាប់ថាកុំឲ្យលុយលុយណាហើយបើលុយនេះឲ្យទុកចាយបានរាល់ថ្ងៃយោអត់ឲ្យមកយើងមិនយកលុយគេហើយយើងក៏មិនចង់ធ្វើជាចោលដែរណាថន យលុយក្តៅក្រហាយរបស់គេវាមិនស្រួលទេវ៉ៃម៉ែធ្លាប់ប្រាប់ខ្ញុំថា មនុស្សយើងអត់អាចរើសកន្លែងកើតបានទេ ក្រក៏រស់ឲ្យមានក្តីសុខដែរនំនៅល្អតាណែពួកឯងមកណែបងមាននំប៉័ងអីសេពួកឯងមកណែមកឯងបាននំហូបហើយពួកឯងមកស្អីបាទទុកហូបពីរថ្ងៃហ្នឹងបានបាត់ហ៎រងថ្ងៃក៏ជាមនុស្សសម្រាមដែរធ្វើខ្លួនចិត្តល្អអីណាមកពីមនុស្សសម្រាមព្រោះនៅលើសម្រាមស៊ីលើសម្រាមហើយដេកលើសម្រាមហ្នឹងឯងបានចែកមនុស្សសម្រាមស៊ីដូចគ្នាហ្នឹងណា អើយកុំកំរិះពេកមានស៊ីចែកគ្នាស៊ីទៅណែបងមាននំបងមើលរួចហើយនៅល្អឯងអាចញ៉ាំបានបងសុំនំប៉័ងពីរពុកខ្ញុំគាត់ទៅពុកស្រីហើយបើមកវិញ អត់មាននំប៉័ងអីហូបទេគាត់វាយខ្ញុំហីបងបងសុំនំប៉័ងពីរដែរមកព្រោះអីមិនសើមិនអត់បានខ្ញុំបាយទេនំអីសុំម៉ែនំម៉ែពួកឯងទុកនឹងមែនបានហើយឈប់ប្រកែកគ្នា ឲ្យពួកអាហ្នឹងស៊ីបានការអីឥឡូវឃើញអត់នំស2 3ហ្នឹងបាទទុកទាំងអស់ស៊ីបានច្រើនថ្ងៃបាទហើយអើយណាស៊ីអះកុំរអ៊ូពេកនំស2 3ហូបខ្លួនឯងហើយហាមឲ្យគេទៀតយ៉ាដេកអត់ឃ្លៀនងាប់ម្លោម្លោសម្រាមហ្នឹងទៅបងសម្រាមយក ស្អាតស្អាតមែនណាបើបានថតនៅកន្លែងហ្នឹងដែរមិនទាំងស្អាតមិនទៅអត់មានណាគេនៅផង សាក់កាច់លេងលេងសិន អេបចាកណ្ដាលរដាយមកឈោកាច់រឿងកាច់អីទៅតាមវិញគ្មានអីស៊ីហងកាត់អីអើយើងគ្រាន់តែអត់សុកហើយកាច់រៀងលេងសោះហ្នឹងហើយមើលអីដែរចុះជីវិតនៅលើដំណោសម្រាមដូចបងខ្ញុំឯងតែស្គាល់រឿងអត់សុកធ្វើតែពេលតែតែដីគ្មានហងគុំសមរសម័យខ្ពស់ពេកមនុស្សសម្រាមសម្រាមហ្នឹងទៅអារឿងថត់កូនសម្រាប់គេអ្នកថត់កូនទេសម្រាប់គេអ្នកស្អាតទេអើយើងដឹងអីដឹងអីទៅមិនបាច់និយាយច្រំដែរច្រំដែរពេកទេនិយាយច្រំដែរប៉ុណ្ណាកាច់រៀងទៀតណា តែជួយគេទៀតហើយមើលទៅមុខហ្នឹងហើយញ៉េ ំតិចសិនណាបងលៀងលបោះឲ្យអត់ទៅណាកើតអីដល់ស្រ័យហៅមកឯងហើយតែពេលមានអីស៊ីមិនតែស្រ័យហៅទេតោះពេលមានរឿងអត់ស្រ័យហៅខុញស្ងាត់អាថនតិចត្រឡូវអើយអើយតិចតិចត្រឹមតិចសិននៅបងជួតកុំឲ្យដីវាចូលណាអាថនទៅរកកណាត់ដីគេចោលយកមកឲ្យបងតិចបងហុំលបឲ្យអាបាអត់ជួយអត់ជួយទេ ជួយប៉ឹងទៀតហើយដោយសារមិនឯងជួយគេរហូតណាបានជីវិតមួយឯងគេចបំផុតពីកំណោសម្រាមអញ្ចឹងជួយមិនជួយក៏នៅតែលើកំណោសម្រាមដដែលអាចិតអាក្រក់កុំប្រាប់ថាម៉ែយោអានឹងជួតអស់អាវ៉ាតែស្ងៀមមកកុំមាត់ ឡើងទៅមុតបំបែងកៅនឹងបែងកៅវានៅក្រោមសម្រាប់ពេលខ្ញុំដើរទៅខ្ញុំអត់បានឃើញទេព្រោះតែវានៅក្រោមណាមិននឹងជន់ត្រូវហើយនៅក្រោមសម្រាប់អញ្ចឹងសាបូបំបែងកៅអាចឹងលោកក្រោយដើរឲ្យប្រយ័ត្នបន្តិចលឺនៅបាទមកឲ្យស្បែកជើងគេពាក់ទៀនអញកុំចេះឆ្នេះពេកអើហើយលើក្រោយពេលដើររើអេតចាយកុំភ្លេចយកឈើចាក់ផង កុំឲ្យមុតបំបែងកៅទៀតអរគុណមុតមុតមុតមានអីហៅវត្តខ្ញុំឃ្លានណានេះសុំឲ្យសុំមិនអាចចេះខ្លាញ់ចិត្តគេទេណាបាទចំណាំវាវាមិនស្មាខ្លាចងាប់ទេហ៎ណាឌឺហើយយកទៅស៊ីហើយលើខើបយ៉ាប់យ៉ែងផងលឺនៅអរគុណមុច ឲ្យគេអស់អស់ចឹងបានគេផុតពីមโนសម្រាមចឹងឲ្យស្បែកជើងទៅគេចាំមើលបានអីពាក់យើងមានស្បែកជើងពាក់អីខុញទេអាយកុំចិត្តអាក្រក់ពេកជប់គ្នាលើសម្រាប់រងថ្ងៃសោះណា ឲ្យគេដល់អស់ពិតជាមនុស្សសម្រាមកិញផុតមែនណាអើយខ្ញុំមកឯងទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវជាមួយ DHA និង Synbiotic Up the Kid Race Them Ready អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនិងរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ Romano ក្លិនជោគជ័យរបស់បរិយា Glow Collagen ស្បែកតឹងណែនភ្លឺបត់រលោងតាមបែបធម្មជាតិបងសុំ500បងទិញបាយហូបបងសុំ500បងខ្លួននឹងស្អុយឲ្យលួយចែកឆ្ងាយស្អុយណាបងសុំ500បងទៅឈប់ទៅអីទៀតចែកឆ្ងាយណា អាក្មេងកម្រាមនេះខ្ញុំសុំតែ500ខ្ញុំទៅបងញ៉ត់នៅហ្នឹងឯងបងសុំ500បងលុយម៉ែទុកនឹងចាញ់ទុកមិនស្អុយចាញ់ណាបងខ្ញុំធ្វើឲ្យពួកបងមែនគឺអាក្មេងនេះវាមិនសុំលុយពួកខ្ញុំអូប្រហែលជាបង្រៀនប្អូនណាឲ្យមកដើរសុំលុយគេទៅដឹងទាំងបងទាំងប្អូនគ្រូសម្រាមថាមិនសុំលុយគេអត់ចេះខ្មាស់គេបងកែប្រែថាម៉េចទោះជាឃ្លានងាប់ក៏មកហែងសុំលុយគេដែរ ឯងខ្ជិលមើលអេបចាយមិនមកឯងលះគាត់ទៅឲ្យបងមកតែឯងក៏បានដែរខ្ញុំមិនហត់រឿងរើអេបចាយទេតែពេលខ្លះបើខ្ញុំសុំប៉ះគេអ្នកចិត្តល្អខ្ញុំក៏បានលុយនឹកស្មានប៉ះមនុស្សគំរាមចឹងសោះហើយចឹងថាឯងគំរាមមែនតែបែបមុខលើណាសុំតោះបងបងខ្ញុំវានៅក្មេងវាអត់តន់ជើងនិយាយស្ដីទេបងខ្ញុំសុំតោះណាកុំប្រកាន់វាមកតើអូនទៅវិញទៅនៅធ្វើស្អីជាមួយពួកអាក្មេងដេកស៊ីនៅលើសម្រាមនៅជាមួយពួកអាគ្មានបានចូលរៀនអស់នេះណា ពួកអាក្មេងនិយាយមកគ្មានការអប់រំអស់ទាំងនេះតែចឹងនេះកាហៃនឹងហឹងក្បាលម៉េច អេចាតកណ្ដារហើយរត់សម្រាមចាំអង្គគេដៀមនុស្សសម្រាមអត់ខំមែនអត់ទុកស៊ីខ្លួនឯងយកឲ្យឆ្កាស៊ីទៀតណាហេអូឲ្យឆ្កាស៊ីទៀតណាអត់ទុកស៊ីខ្លួនឯងឯងគេស៊ីឆ្អែតឯងចាំយើងមានរបស់ឆ្ងាញ់ឲ្យហែងស៊ីទៀតណានេះរបស់ឆ្ងាញ់អារបស់អត់ឆ្ងាញ់រហូតស៊ីគ្មានហ្នឹងណាហាឆ្កាហ្នឹងទៀតឲ្យគេឲ្យស៊ីមករហូតគេរហូត បើសារតែអាឆ្កាណាបាញ់អញរយស៊ីគ្មានណាណែហើយឈ្មោះទៅដឹងអាថនមកឆ្លោះគ្នាជាមួយឆ្កែតកើតធុញហ្មងណា ថ្ងៃហើយសង្ស័យតែយើងនឹងសម័យចង់ថត់កុនពេកឯងមើលទៅខ្មោចឯខ្មោចអត់គិតដូចអាចារ្យលឿនលឿននេះនេះតាមប៉ាំងពើប៉ាំងពើមិនស្មារដល់ទេបើជើងមានអត់ពាក្យហ្នឹងហើយចិត្តល្អឲ្យគេចាំមើលស្មារណាដល់ទេខ្លួនឯងហ្មងអត់ហុយ មួយអាមួយពូបងអាសាសាបងតែដៃគាត់អញ្ចឹងគឺគឺយើងឃើញគាត់ដើរតាមឯងយើងក៏វាយគាត់តែម្ដងទៅយើងមិនជឿតែហែងចេះជួយយកអសាគេតាំងពីកាលណាអូហែងចង់លួចកាមេរ៉ាគាត់មែនអើវាមិនអាកាមេរ៉ានេះថ្លៃដែរបើលក់បានចាំអញឲ្យលុយចាយខ្លះ អីអត់ឲ្យហែងអញទុកឲ្យម្ចាស់គេវិញឯងយកជរឿងរបស់ឯងតែយើងយកយើងត្រូវការលុយណែជាប់ឈ្មោះជាអាក្មេងសម្រាមហើយនៅអាក្មេងរអែចាយប៉ុណ្ណឹងអត់ស្គប់គ្រាន់ទេចង់ជាប់ឈ្មោះជាកូនចៅទៀតមែនហាអាសារឿងរបស់យើងយ៉ាងណាក៏យើងត្រូវទៅយកដែរចេញឯងយកថនអាក្មេងចឹងដៃអាក្មេងអត់ម៉ែឪឯងចង់ម៉ែឯងផងអាក្មេងអត់ម៉ែឪម៉េចហើយចង់ម៉ែបងឯងសាមើលបំងាប់ វាយបងវាយបោះក្បាលទៅវិញឲ្យលឿនបើមិនចង់ងាប់ក្មេងឆ្លើយបើមិនចឹងទេអញប្រឹងពលីទៅហែងវាយគាត់ឲ្យស្លាប់អើអញមិនវាយវាក៏បានដែរតែកាមេរ៉ានេះពេលលក់ចែកលុយអញចាយខ្លះផងអញអត់លក់ទេកាមេរ៉ាហ្នឹងអញទុកឲ្យម្ចាស់គេវិញទៅលក់ទៅចុះដៃទេតើបងផ្ទះមកហាថនជួយលើកគាត់ជួយគាត់អ្វី mà anh bia à, xa mày anh ừ chui kia nữa ơi mau đừng dây chó nữa anh lưới mắt ừ. tôi khôn ngoài mà để miếng mau bay thằng bông bông chưa là làm cho một trăm anh bắt tàn nữa mau bay thằng bông bông lại មុនមុនមកនេះខ្ញុំលើអាសានិយាយថាកាមេរ៉ាហ្នឹងលក់បានថ្លៃណាលក់យកទៅលក់ហ្មងឯងក្រែងបានលុយចាយម៉ែឈ្មោះជាអាសំរាមជាអ្នកសុំទានប្រពន្ធហ្នឹងឯងចង់បានឈ្មោះជាកូនចៅទៀតហ៎ចង់បានរបស់គេខុសតំណងមួយឯងងងណាគាត់ស្រឡំចោលគាត់មិនដឹងយើងលួចទៅអើគាត់មិនដឹងទេតែយើងនេះវាដឹងហើយយើងក៏មិនចង់បានប្អូនជាចៅដែរវ៉ៃ នៅហ្នឹងឯងជនធាប IC ដឹងហើយដូចច្រើនមាសណាថនយកប្រាប់ថាម៉េចប្រាប់ថាកុំឲ្យលួចរបស់គេម៉ែប្រាប់ថាកុំឲ្យលួចកាមេរ៉ាតា មានម៉ានប្រាប់ថាមកឲ្យលុយលុយណាហើយបើលុយនេះឲ្យទុកចាយបានរាល់ថ្ងៃយោអត់ឲ្យមកយើងមិនយកលុយគេហើយយើងក៏មិនចង់ធ្វើជាចោលដែរណាអាថនចាយលុយក្តៅកាហាយរបស់គេវាមិនស្រួលទេវ៉ៃលុយគេវាមិនស្រួលមែនតែបើលុយដល់អត់នេះទុកទិញមហោបានរាប់ខែមកពីមួយថ្ងៃងងចឹងទៅរងថ្ងៃរោលុយទិញមហោវេទនាចង់ឈួរហើយចង់ធ្វើអាសម្រាមមានសម្រាមណោះណាទៀត ភ័យខ្លួនឯងឲ្យលុបនេះណែយើងសុខចិត្តធ្វើជាមនុស្សសម្រាម តែយើងមិនធ្វើជាចោលទេបីហើយបើសិនជាយើងដឹងថាហែងលួចលុយគេទៀតណាសម្បីតែប្អូនក៏យើងវាយដែរបីល្អស្រួលណាទឹកដោះគោប្រអប់សញ្ញាខ្លាឃ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកឃ្មុំធម្មជាតិពិតពិតរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ ជាមួយ DHA និង Symbiotic Aptakit Raise Them Ready អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនិងរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអង្គសង់ទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ Romano ក្លិនជោគជ័យរបស់បរោ Glow Collagen ស្បែកតឹងណែនភ្លឺម៉ត់រលោងតាមបែបធម្មជាតិធុញងៃណាស្រកដល់ណាទៀតទៅលៀងដៃអាមកស៊ីបាយបងល្អ ចោះពូនឹងឲ្យគាត់ដេញតែអញ្ចឹងហ្មងឯងអឺគាត់ដេញសិនទៅតែគាត់ដឹងខ្លួនគាត់ទៅផ្ទះគាត់វិញហើយអត់នៅចាំសុំលុយគាត់ចាយសិនឯងខ្លាចយើងជួយគាត់ហ៎ហើយបើជួយគេចង់បានលុយគេលើខ្លាចតែជាអ្នកមានបាត់ហើយឲ្យតែគាត់ដឹងខ្លួនហើយគាត់ទៅផ្ទះគាត់វិញទៅវាល្អហើយចង់បានទៅអីលុយញើសឈាមរបស់គេសោះដល់សារអាចរកល្អមកអីចឹងបានតែនៅសម្រាប់ហ្នឹងសង្ស័យនៅមួយសម្រាប់ដល់ងាប់ទៅវិញមិនដឹង thôi thằng ngoại á mình xây mình nè ní tôi chết chui kim hết nó thương chui tăng phim giờ mình tôi đi tôi chỉ tật lộ bao nhiêu mà ធូរអីតាកុំតបាខ្លួនអីកុំឲ្យពូចាប់មិនខានទេហើយបងឯងមកនឹងធ្វើអីបាញ់ទៅប៉ែតសិនហ្នឹងអីគេលងនៅមានកន្លែងឈើអូមិនអីទេពូមាននំផ្សាណៃនេះទូជាការអរគុណបាញ់ទេខ្ញុំមែនអីអរគុណណាពូខ្ញុំជួយពូដែរតាពូឯងទិញនំឲ្យចឹងមិនសមឲ្យទៅចាយខ្លះមកអីអត់ទេពូអាថនវានិយាយលេងឯងខ្ញុំមិននិយាយលេងខ្ញុំនិយាយមែនតើ ឲ្យលុយខ្ញុំចាយខ្លះមកពូអត់មានលុយចាយទេអត់ទេពូអត់ទេអ្នកអត់អីខ្ញុំពូឲ្យអត់ទេពូពួកខ្ញុំមិនអ្នកសុំទានទេពួកខ្ញុំអ្នកហើសម្រាមពួកខ្ញុំអ្នកហើអេតចាយជិះខ្ញុំអត់យកលុយពូទេណាមកឲ្យកំណត់សម្រាមទៀតណាខ្ញុំស្អប់តែអញ្ចឹងតាធ្វើអីជួយពូអញ្ចឹងមិនល្អតែមានការតបស្នងមកវិញអរគុណពូឲ្យខ្ញុំមកតែខ្ញុំយកទុកឲ្យបើគាត់មិនយកមិនឲ្យគាត់ទេពូអរគុណទេពូហ្នឹងឯងចំពោះទៅវិញណា ចាជំលេបបងណែពួកឯងមកក្មេងៗមកមាននំអើយមកនេះមកមកទៀតហ៎ឃើញមកឯងហ្មងណែមកអើយគុណមក ក្មេងនេះមិនមែនជាកូនអ្នកមានមានចេះគ្រប់គ្រាន់ទេតែហេតុអីបានជាគេមានទឹកចិត្តដល់ថ្នាក់នេះរបស់ដែលមានក៏ចែកឲ្យគេទាំងអស់មនុស្សល្អបែបនេះគួរតែទទួលការលើកទឹកចិត្តហឹមមិននឹកស្មានថាក្មួយមុចមានគេសែច្រើននោះសោះនេះល្បីហើយក្មួយក្មួយប្រតិសាអសមនៃការស្រឡាញ់ហើយនៃការជួយចិត្តបែបហ្នឹងណាអឺ ពូគ្មានអីជួយក្មួយទេប៉ុន្តែពូនឹងខំប្រឹងជួយផ្សព្វផ្សាយពីក្មួយណាអាឡូសាមក្មេងដែលថតរូបផងជាណាអាចតតងបាទបងបាទបាទបាទអូខេបងចាំតតងគាត់ឲ្យបងណាបាទបាទអូខេបងបាទបាទបាទបាទជំរាបលាបង របស់ណាគេហ្នឹងម្ចាស់គេផាយជានៅហ្នឹងឯងមើលទៅយកឲ្យម្ចាស់គេវិញមិនបានហេអញថាវាចោចោមែនខ្លួនជាស្រីសោះមានដៃមានជើងអត់ទេពូក្បោបនេះខ្ញុំធ្វើបានតាពូខ្ញុំប្រឹងយកទៅឲ្យម្ចាស់គេវិញបានណាឲ្យតែចាប់បានថារើសរហូតខ្ញុំមកចំណាស់នេះហើយខ្ញុំមិនល្ងងដោយជ្រូកកបោបតាមផ្លូវទេទៅជាមួយខ្ញុំខ្ញុំនឹងយកឲ្យប៉ុស្តិ៍ប៉ូលីសណែនាំម្ដងអត់ទេពូខ្ញុំសុំស្ប មកពូតាខ្ញុំឲ្យអមចាស់គេវិញតើខ្ញុំមិនជឿក្មួយឯងយកលេសរើអត់ចាយដើម្បីលួចលុយគេហ្នឹងពេលគេចាប់បានណាគាត់ធ្វើខ្លួនឲ្យអាណិតមានរឿងអីចាំទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលីសទៅពូខ្ញុំទៅប៉ុស្តិ៍ប៉ូលីសអីណាពូចង់មានរឿងអីក៏និយាយទៅប៉ុស្តិ៍ប៉ូលីសទៅខ្ញុំមិនស្ដាប់ទេមកអត់ទៅពូពូខ្ញុំមកទៅពូពូពូឡើងញ៉ាំមកពូខ្ញុំមិនចោលពូពូខ្ញុំនិយាយមែនខ្ញុំមិនចោលខ្ញុំបើបានមែនពូបាច់ចាំនិយាយអីទៀតទេ ចោលវាមិនដែលសារភាពខ្លួនឯងថាចោលទេអត់ទេពូខ្ញុំសុំវងខ្ញុំទៅមើលបងខ្ញុំវិញពូអូវារឿងណាអត់ចាក់វិញអញ្ចឹងវាលួចកាបូបខ្ញុំខ្ញុំយកវាទៅប៉ុស្តិ៍ប៉ូលីសអត់ទេពូយកបានលួចទេខ្ញុំហៅបានទេពូខ្ញុំឃើញវានៅតាមផ្លូវខ្ញុំក៏រកឲ្យម្ចាស់គេវិញទៅមែនណាពូយកបានលួចទេខ្ញុំហ៊ានស្មាត់ឃើញទេឃើញវាប្រកែកអត់ ខ្ញុំមិនដែលដាក់ជ្រូកកបឲ្យវារើបានញញីទេបងក្មេងនេះមិនមែនជាចោលទេខ្ញុំស្គាល់គេច្បាស់ណាស់ខ្ញុំហ៊ានធានាបងអូជាគ្នាឯងទេខ្ញុំមិនជឿតាំងអពិតវាជាចោលពិតមែនខ្ញុំនិយាយពិតមែនបងក្មេងនេះអត់ចេះលួចទេខ្ញុំស្គាល់ដល់ណាក៏បានដែរការពារបែបនេះច្បាស់ជាឪវាឲ្យមិនលួចវាមិនខានទេហើយខ្ញុំនេះទៅប្តឹងប៉ូលីសទាំងពីរនាក់នឹងតែម្ដងគាត់មិនមែនពុកខ្ញុំទេពូបើពូចង់ចាប់ចាប់ខ្ញុំបានទេពូខ្ញុំព្រមទៅតាមពូ ខ្ញុំមិនមែនពួកគេទេបងប៉ុន្តែខ្ញុំសួរច្បាស់ក្មេងម្នាក់នេះវាថ្ងៃយកកិត្តិយសរបស់ខ្លួនឯងទៅលឺរបស់គេទេបងកិត្តិយសស្អីក្មេងនេះគ្មានកិត្តិយសអីត្រឹមត្រូវទេត្រូវវារើអត់ចៃពេលតែនេះគាត់ដើរលួចរបស់ខ្លួនគេហ្នឹងក្មេងនេះគេមានកិត្តិយសកិត្តិយសដែលខ្ញុំផ្ដល់ឲ្យទោះបីជាពូមិនឃើញកិត្តិយសគេក៏ដោយប៉ុន្តែខ្ញុំឃើញហើយខ្ញុំពេញចិត្តនឹងផ្ដល់កិត្តិយសឲ្យក្មេងនេះខ្ញុំមិនខ្វល់អីទេខ្ញុំដឹងថាវាជាចោរខ្ញុំនឹងដឹងក្មេងម្នាក់នេះ បានលួយអពូសុំទៅអពូគ្មានមែននេះគេមកលឺអពូទេឥឡូវពូមើលកាបោបរបស់ខ្លួនឯងមើលមានបាត់អីអត់បើសិនជាបាត់មែនណាខ្ញុំយកក្មេងនេះទៅបោះខ្លួនឯងប៉ុន្តែបើសិនជាបាត់ទេសុំពូចាប់ទៅនឹងបានអត់ខ្ញុំអះអាងមែនណាពូពេលនេះគឺជាមិនល្អគ្មានថ្ងៃគាធ្វើចឹងដល់អ្នកអតីទេក៏បានចាប់ធ្វើនឹងក៏បានដែរចាំមិនហ៎ ពូខ្ញុំអរគុណណាពូបើគ្មានពូខ្ញុំច្បាស់ជាដីគប់ជាមិនខានទេមកឲ្យពូស្គាល់ចរិតពិតរបស់មួយអត់អីណាចាពូចឹងខ្ញុំទៅសិនណាពូពេលនេះគេស្គាល់មកអីច្រើនណាហើយគេក៏ចង់ឲ្យការងារមកអីធ្វើដែរម៉ែណាពូពូនិយាយមែនណា គាត់តែមួយថ្ងៃហ្នឹងគេខលមកពូច្រើនមែនទែនគេទៅថាតាក្មួយឯងស្អាតហើយសន្តានចិត្តល្អហើយគេខ្លួនឯងនៅក្នុងពេលលំបាកចេះជួយអ្នកដទៃទៀតអញ្ចឹងគេចង់យកក្មួយធ្វើជាតួម្ដាយរបស់គេក្មួយធ្វើអត់ខ្ញុំចង់ណាស់ពូប៉ុន្តែទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់ និងទឹកខ្មុំធម្មជាតិពិតពិតរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ ពិសាដោយការទទួលខុសត្រូវជាមួយ DHA និង Symbiotic Aptakit Race Them Ready អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនិងរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអង្គសន្ទើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ រូម៉ាណូក្លិនជោគជ័យរបស់បរោ Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិរូបរាងដូចខ្ញុំនឹងគេចង់បានមែនទេពូបងឯងក៏ហក់ខ្ញុំមែនអើយពូក៏ហត់អីពូនិយាយមែនតើណាគ្មានឯងដែលគេចង់បានហ្នឹងឥឡូវគ្មានធ្វើអត់បើថាធ្វើពូនាំទៅជប់គេហើយប្រកែកដូចខ្លួនឯងចឹងតានីហ្មងដឹងគេស្គាល់ច្រើនហើយហើយការងារក៏ច្រើនតាមហ្នឹងដែរ ជួយវាយខ្ញុំតិចមកខ្ញុំយកសពមែនមនុស្សដូចខ្ញុំនៅលើសម្រាមបោកភ្នែកឡើងនៅតែលើកណោសម្រាមពិតជាមានគេចង់បានមែនទេពូណែអ្នកខ្លះអត់ចេះផងធ្វើឈួតឈួតក៏មានឱកាសដែរហើយត្រង់មួយឯងនេះប្រកែប៉ុណ្ណឹងនេះអ្នកណាមកដល់ឱកាសឲ្យហ៎ខ្ញុំអរគុណណាពូហើយខ្ញុំនឹងធ្វើការងារនឹងអី ជីវិតហេតុអីចាំបាច់មានបញ្ហាម្ដងធ្លាក់ម្ដងឡើងជួបតែរឿងស្មុគស្មាញរហូតរឿងកំពុងតែកើតឲ្យវាកើតទៅអូឡែស្អាតរុសិននេះព្រោះថាពាក្យច្រើននេះឆាកាប់ប្រកួតគឺយកកន្លែងនេះគេមិនចាប់អារម្មណ៍ ស្រីម្នាក់នេះគាត់តែឈ្មោះឬសម្រាមសោះហ្នឹងហាត់អីគេសบายចិត្តចេះចៃម្លែកតែគាត់ពិបាកចឹងណាអីឬក៏ថតកុនសម្រាមត្រូវចោលនៅក្នុងធុងសម្រាមមិនមែនចេះតែចោលនៅតាមផ្លូវឬកន្លែងសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួនអ្នកនោះទេ សូមចូលរួមថែរក្សាបរិស្ថានដើម្បីសង្គមជាតិយើង ពីនាងខ្ញុំមនុស្សសម្រាមហាធ្វើអាឡនមកប៉ុន្តែក៏ពូឆ្កល់ថា sponsor កាលពី3ខែមុនណាហើយបានជំរុញយកទៅ sponsor តាក់ទងមួយសម្រាប់អញ្ចឹងការងារផ្សេងក៏បានលុយច្រើនដែរមិនអញ្ចឹងហីចាពូពូផ្លេចហើយហីរហស្សនាមខ្ញុំគឺមនុស្សសម្រាម អញ្ចឹងខ្ញុំត្រូវតែនិយាយតាក់ទងទៅនឹងវាឲ្យបានច្រើនដើម្បីឲ្យគេដឹងថា សម្រាមក៏អាចយកមកកែច្នៃបានដែរពូសុំម្សាមុចណាដែលចាំពាក្យពូនិយាយហើយមួយទៀតសុំម្សាថាឥឡូវមានអ្នកឆ្លាញ់ចូលចិត្តច្រើនមែនតើអ្នកខំធ្វើក៏ច្រើនកាយក៏ច្រើនដែរអញចាំបាននឹងប្អូនតែខ្លួនឯងពូពិតជាមានមោទនភាពមួយមួយមែនតើខ្ញុំសូមអរគុណច្រើនណាស់ពូបើសិនជាគ្មានពូទេខ្ញុំក៏គ្មានថ្ងៃនេះដែរ មិនមែនមកពូទេ គឺមកពីភាពស្មោះត្រង់និងការជឿចិត្តរបស់ឯងទៅធ្វើឯងមកដល់ផ្លូវនេះពូគ្រាន់តែអ្នកបីផ្លូវទេខុសឬត្រូវគឺឯងខ្លួនឯងតាចាពូខ្ញុំយល់ហើយ ពេលនេះខ្ញុំមាននំណែតិចតួចយកមកជូនបងទាំងអស់គ្នាអូសិមុចនោះបងអូនប្រុសហ៎រត់ដងដោយម្ដាយឃើញនាំបងអូនមកតែថ្ងៃនេះចម្លែកណាស់ណោះនាំបងអូនមកកន្លែងថតរាល់ថ្ងៃខ្ញុំរៀនអញ្ចឹងហើយទៅបងមុចអត់យកខ្ញុំមកថ្ងៃនេះខ្ញុំទំនេរចាបងខ្ញុំនឹងសន្យាមិនឲ្យវារពឹសហើយញ៉ៃញ៉ៃពួកបងទេចាអីខ្ញុំនឹងសន្យានឹងស្ងៀមអត់រំខានពួកបងទេចាមិនអីទេតាមសបាយណា ម៉េចឲ្យមកទិញនំផ្ញើបងរហូតអាម៉េចចិត្តល្អអញ្ចឹងយើងសង្ឃឹមពួកយើងធ្វើការមួយគ្នាបានយូរទៀតចាបងនេះដោយសារតែពួកបងជួលខ្ញុំទៅខ្ញុំមានលុយមានកាក់មកដល់សប្តាហ៍ថ្ងៃនេះហើយខ្ញុំក៏ទិញនៅរបស់តិចតួចដែលជាសន្តានចិត្តរបស់ខ្ញុំ អូនិយាយអញ្ចឹងបងខ្ញុំដល់ពេលថតហើយមែនទេចាបង ណសម្រាមដែលជួយកំដរខ្ញុំរាប់ឆ្នាំអរគុណសម្រាមដែលធ្វើឲ្យខ្ញុំត្រូវបានគេផ្ដល់ឱកាសយកមកកែច្នៃរហូត អាចដល់ប្រើការបានអរគុណគ្រប់យ៉ាង ពីមនុស្សសម្រាម thank you បងមុតបងមុតធ្វើមុតបានពួកយើងអាចចេញពីកំណោសម្រាមមួយនេះដូចបងបាន ពួកយើងចង់ដូចបងណែមានមនុស្សស្គាល់ច្រើនហើយមានលុយចាយច្រើនធ្វើមិនទៅបងខ្ញុំអត់ចង់បើកភ្នែកឡើងដើរកាយសម្រាមដូចការដើររកចំណីឯងបងហើយខ្ញុំក៏ធុញទ្រាន់នឹងជីវិតចឹងដែរបងហើយពួកឯងចង់ដូចបងធ្វើអីបើបងកាលពីក្មេងដូចជាពួកឯងដែរហ្នឹងងើបពីដេកឡើងនៅតែលើកំណោសម្រាមងាកទៅឆ្វេងទៅស្ដាំក៏ឃើញសម្រាមហើយបង ក៏ដើររើសម្រាមវាយចេញជាអេតចាយដើម្បីលក់យកលុយដូចតែគ្នាហ្នឹងបងមានតែខុសគ្នាចឹងបងជួយយកពួកខ្ញុំចេញពីទីនេះផងបងបងជួយខ្ញុំទៅផងណាម៉ែប្រាប់ថាបើយើងនៅជាមួយសម្រាមយូរយូរទៅដល់ស្អុយហើយតែខ្ញុំអត់ចង់ណាខ្ញុំកាន់នេះខ្ញុំកាន់តែស្អុយដែរបងបើឲ្យងាប់ទៅវិញឲ្យកើតមករស់នៅជាមួយម៉ែឪមានមានណាខ្ញុំស្បែកចិត្តជាងបង មានអត់ពួកយើងមែន ធ្លាប់គិតអញ្ចឹងដោយពួកឯងដែរតែបងស្ដាយក្រោយបងមិននឹកស្មានថាពាក្យដែលបងធ្លាប់និយាយវាខ្លះជាការពិតសោះព្រោះថាពុកបងក៏រត់ទៅបាត់ហើយម៉ែក៏ស្លាប់បងស្ដាយក្រោយខ្លាំងណាស់ដែលបងនិយាយពាក្យនឹងចេញមកមនុស្សយើងអត់អាចរើសកន្លែងកើតបាន ប៉ុន្តែបងហើយនឹងពួកឯងអាយរើអេតចាយដើម្បីយកទៅលក់ហើយដើម្បីយកលុយបានដូចគ្នាប៉ុន្តែទោះបីជាយ៉ាងណាតែឯងក៏មិនត្រូវមានគំនិតធ្វើជាចោលដែរណាបាទបងហើយពួកឯងត្រូវចាំថាមិត្តភាពស្មោះត្រង់តែប៉ុណ្ណោះអាចកែប្រែពួកយើងបានហើយត្រូវចាំតុងណា យើងរស់នៅកន្លែងកំណោសម្រាមហើយគេគ្រប់គ្នាហើយយើងជាមនុស្សសម្រាម តែយើងត្រូវតែដឹងខ្លួនឯងថាតើយើងចង់ធ្វើជាមនុស្សដែលគេឲ្យតម្លៃឬក៏ធ្វើជាមនុស្សអាក្រក់ដើម្បីឲ្យសង្គមស្អប់នោះទេទុករៀនឬនៅ